រីដែលសំដាច់ញេប្រពន្ធអងចិត្តទ្រង់ដំពីនឆ្លងត្រៃភព នុងព្រះអានន្ទបានគោរពទូលព្រះអើយឆោមភុំអើយដូចឆ្នេះថាបបិនសំដាច់ញេ ប្រចាំត្រៃយេសំថ្ងៃព្រះអង្គគង់ធរមានពួងភេងខងសងផងនេះនេះនៅក្នុងឯ គ្រាមាច្រើនកន់លែង តែដល់រដូវចេញវោសាតែងតែយានត្រាត្រាញ់ស្វាំងស្វែង មង្គលព្រះអង្គជាគុំមកដែងក្រមទីយេកន្លែងអើយទាំងឆ្ងាយចិត្តដែលជាឱកាសអើយដល់បវរ ឲ្យសងស្មងសបានមូលមិត្តបានជួមជុំគ្នាយ៉ាងចិត្តដិតនឹងបានណែប្រព្រឹត្តណែ ហូត្រូវគ្នាលំពេលព្រះអង្គអើយណាពៀនទៅអើយសងនៅឯក្រោយនឹងឃ្លាតឃ្លី មិនបានជួបចូលមូលជុំគ្នាដូចជាងឯងពេលគង់អើយធរមាននៅសូមអនុមោទនា